អឺថ្ងៃនេះពូចង់ធ្វើបទបង្ហាញដូចជាបានតែធ្វើការរិះគន់យ៉ាងពេញទំហឹងទៅលើក្រុមបាល់ទាត់មែនយូបន្តិចកាលពីម្សិលមិញម្សិលថ្ងៃអ្នកនរគ្នាប្រហែលជាបានមើលការប្រកួតនៅក្របខ័ណ្ឌបាល់ទាត់ English Premier League សប្តាហ៍ទី11ជំនួប Derby Manchester ឬក៏ Manchester Derby នៅទីក្រុង Manchester រវាងក្រុមបាល់ទាត់ Man U ប៉ះជាមួយនឹងក្រុម Man City ពូនិយាយមែនមកតាំងពីពូនិយាយបាល់មកហើយក៏ ស្គាល់មែនយូមកដូចអត់ដែរឃើញមែនយូដែរធ្លាក់ទម្រង់លេខដល់ដល់ថ្នាក់ហ្នឹងពូនិយាយមែនហ្មងវាអត់ដែរមាន80ទល់នឹង20បានន័យថាអន់អន់អន់នឹងអន់អន់បំផុតហ្មងការលេងហ្នឹងគឺដោយកូនក្មេងកូនក្មេងឈោមើលមនុស្សចាស់លេងចឹងវាអត់មានសាច់បាល់ណាដែលថាត្រូវ តតាំងឬក៏ត្រូវទប់ទល់ជាមួយនឹងមែនធីបានណាអញ្ចឹងមែនធីគេនិយាយស្រេចគេថាមុនការប្រកួតចាប់ដើមដូចប៊ិនដូស៊ីវ៉ាគេនិយាយថាក្រុមគេនឹងបិទ ម៉ែនយូតឲ្យមានគ្រប់សិទ្ធជាពិសេសគឺបារ៉ូណាដូមានគ្រប់គ្រប់គ្រប់គ្រប់គ្រប់សិទ្ធហ្មងអញ្ចឹងការការការនិយាយរបស់បារ៉ូណាដូស៊ីវ៉ានិយាយមែននិយាយការពិតហើយលទ្ធផលតង់ទី1 2-0បាត់ហើយតែគាត់ថាពូអត់អស់ចិត្តនឹងអាគ្រាប់បាល់2គ្រាប់ពូនិយាយមែនមកអា2គ្រាប់ហ្នឹងវាអត់សមនឹងចូលសោះគ្រាប់បាល់ទី1 on goal ការធ្វើប្រហែលរបស់ខ្សែការពី Eric Bailey ហើយគ្រាប់បាល់ទី2ចង់មកនាទីទី45បូកហើយហ្នឹង Bernardo Silva ខ្សែការពារនៅពីមុខបណ្ដោសៀមាបិទពីរនាក់អាក្លោកហើយនឹងលូសូហើយមុំហ្នឹងមានមុំគឺមកមកច្រកប៉ុណ្ណេះមុំនិយាយទៅគឺមកបាល់មកមុំហើយបណ្ដោសៀវាអាចសុទ្ធចូលប៉ុណ្ណឹងបានអញ្ចឹងបានន័យថាវាស្ដាយវាស្ដាយមែនតែនហ្មងស្ដាយអត់ទេដងាខឹងខឹងត្រូវហើយបាល់នឹងវាអត់សមណានឹងនឹងចូលផងអាគ្រាប់បាល់តង់ទី1វាអត់សមនឹងចូលហ្មងតែគាត់ថាការសុទ្ធរបស់មែនទីនឹងសុទ្ធច្រើនមែនដងាសេបាល់បាន5លើក សែវទាំងអាគ្នាឯងសុទ្ធផងសែវទាំងអាគេសុទ្ធផងអីផង5លើកសែវថ្ងៃហ្នឹងគឺដកាជួយបានច្រើនណាថ្ងៃហ្នឹងបើសិនបើខុសពីដកាចេញតូចណាស់ក៏50ដែរតូច50អញ្ចឹងបានន័យថាមែនយុគដាប់ដាប់មែនតែនមកការលេងពូនិយាយមែនមកអត់ដឹងថាតម្រង់លេងនឹងវាសាំញ៉ាំនិយាយទៅគឺអត់មានសាច់បាល់លេងសោះមកវារញ៉េរញ៉ៃតាំងពីជើងក្រោមបំរើហើយបើសិនបើជើងក្រោម អត់ត្រូវគ្នាជាមួយនឹងបំរើបានតែលេងអត់សង់តង់គ្នាមួយបំរើផងមិនត្រូវមានបាល់ឲ្យទៅប្រយុទ្ធនៅកលើសុទ្ធអត់មានទេរ៉ូណាល់ដូលេងរយៈពេល90នាទីពេញបានសុទ្ធមួយជើងគាត់រ៉ូណាល់ដូបានមួយជើងគាត់សុទ្ធអត់អត់មានបាល់លេងសោះមកមែនយូអត់ទេចុះគិតមើលភាគរយ80ទល់20មានអីទៀតហើយពូគិតថាមានអ្នកដែលគេដឹងដែលគេគិតថាបាល់នឹងវាយ៉ាងម៉េចតង់ទី1មែនទីមិននាំមក2-0 តង់ទី2រយៈពេល45នាទីមិនស៊ីអត់សុបទេណាមិនទីនិយាយទៅគឺតឲ្យមកយកតែគ្របសុប2គ្របនឹងទៅបានហើយយកតែគ្របសុប2គ្របឲ្យគាត់តង់ទី2បើសិនបើមានបើមិនសិទ្ធិមានចេតនាចង់សុបចង់រកគ្របបានទៀតបានគ្របទៀតតែគេអត់សុបគេអត់យកគ្របហ្នឹងប៉ះមួយលីវើពូល5-0លីវើពូលលេងត្រឹមនាទី60នៅសល់ប្រហែលទីគេប្រឡែងចោលមកគេអត់លេងមកគេលេងលេងណាគាត់លេងបណ្ដោឲ្យចាប់ម៉ោងលេងកម្ដោឲ្យចាប់តង់ទៅ គេអត់យកគ្រាប់សុទ្ធថែមទៀតទេឥឡូវមែនតិចតសាហាវជាងលីវភូលទៀត C20 គឺគេឈប់សុទ្ធហ្មងគេលេងដោយស្វាអញ្ចឹងដេញទៅដេញមកដេញទៅដេញមកដល់យុទ្ធសាស្ត្រអាចទេ4 2 3 1 4 1 1 4 3 4 1 2នឹងនឹងជាស្អីទេយុទ្ធសាស្ត្រនោះវាអស់ហើយវាអស់ត្រឹមវាគ្មានអីត្រូវនេះទៀតទេបើនិយាយឲ្យមែនតែនទៅ អូឡេអស់ហើយអស់តាក់តិចអស់បច្ចេកទេសដែលត្រូវរៀបចំក្រុមហើយ វាគ្មានអីដែលត្រូវថាឲ្យក្រុមផ្ដាល់ទំនុកចិត្តឬក៏អ្នកគ្រប់គ្រងអីត្រូវផ្ដល់ឱកាសឲ្យគាត់ទៀតប៉ុន្តែឆ្ងល់ថាហេតុអីបានក្លឹបនៅតែមិនចិត្តដាច់ឬក៏មិន អាកាត់មិនសម្រេចចិត្តឲ្យផឹងផឹងទៅថាបណ្ឌិតអូឡេចេញទៅវាលមមដល់ពេលហើយប៉ុន្តែបើតាមពូតាមដានព័ត៌មានណាក្មួយអឺបើតាមពូតាមដានព័ត៌មានប្រហែលរយៈពេលចុងក្រោយនេះអ្នកដែលគ្រប់គ្រងឲ្យអូឡេឲ្យអូឡេដឹកនាំ អ្នកដែលដែលគ្រប់គ្រងខ្លាំងបំផុតហ្នឹងគឺសលិចតាសលិចហ្នឹងគឺគាត់គ្រប់គ្រងបានន័យថាគាត់ជាអ្នកផ្ដល់យោបល់ផ្ដល់គំនិតឲ្យឲ្យឲ្យក្លឹបឲ្យក្រុមប្រឹក្សាវិបាលទាំងអស់ហ្នឹងគឺផ្ដល់សេចក្តីទុកចិត្តឲ្យអូឡេដឹកនាំបន្តទៀតអញ្ចឹងបាន ក្លឹបបានថ្នាក់ដឹកនាំរបស់ Man U ហ្នឹងគឺនៅតែបន្តឲ្យអូឡេដឹកនាំ Man U តទៅមុខទៀតបើទោះបីជាបរាជ័យប្រហែលលើកចុងក្រោយនេះចាញ់ Liverpool 5-0ផង ចាញ់ Man City 2-0ទៀតកាលពី2ថ្ងៃមុន មកពីសិស្សអាឡិចហ្នឹងហើយបានអូលេគាត់គាត់គាត់គាត់គាត់មានឱកាសនៅបានដល់រងថ្ងៃនេះបើសិនបើសិស្សអាឡិចគាត់ប្រឆាំងដាច់ខាតគាត់ថាត្រូវតែដូរត្រូវតែដកអូលេចេញ ទោះបីក្នុងតម្លៃណាក៏ដោយមិនយុដកចេញ24ម៉ោងគ្មានទុកទេការពិតគឺអ្នកគ្រប់ត្រូលនឹងហើយការពិតគឺអ្នកគ្រប់ត្រូលនឹងហើយបានន័យថាអ្នកដែលគ្រប់ត្រូលគ្រប់ត្រូលអូលេនឹងគឺសិស្សអាឡិចគាត់នឹងជាអ្នកគ្រប់ត្រូលឲ្យឲ្យអូលេដឹកនាំនឹង ចឹងរឿងរឿងអាបញ្ហាវានៅត្រង់ហ្នឹងឯងលោកតាលោកយាយចឹងបានថាយើងធ្វើអីយើងត្រូវបែងចែកឲ្យឲ្យច្បាស់ហើយបន្ទាប់ពីបរាជ័យចាញ់មែនសទ្ធិ20ឥឡូវនេះលើកព័ត៌មានថាកៅអីរបស់លោកអូឡេនឹងចាប់ដើមឡើងកម្ដៅម្ដងទៀតហើយលើកនេះរ៉ូណាល់ដូមិនអាចជួយអូឡេបានទៀតទេអត់អាចជួយបានដោយដូចនឹងការប៉ះជាមួយនឹងអាតឡាន់តាអីសុទ្ធបាន2ស្មើអីទៀតទេលែងបានហើយលើកនេះលើថាបែកភាពថ្មីដែលជំនួស អូឡេហ្នឹងគឺគ្រូបង្វឹកសញ្ជាតិបាល់សិចគឺលោក Martinez ដែលថាអាចនឹងបដិកនាំចំនួនលោកកងចំនួនលោកអូឡេណាប្រសិនបើក្នុងករណីក្លឹបបដិញលោកអូឡេចេញស៊ូមស៊ូនអាចនឹងយប់នឹងក៏ថាបានដែរហើយលើកថាគ្រូបង្វឹកក្លឹបបាល់ទាត់អាស្តុនដូចដូចដូចក្លឹបបដិញចេញទៀតដែរគ្នាយើង លឺថាគ្រូបង្វឹករបស់ Aston ណាលឺថាទៅមួយទៀតហើយអញ្ចឹងបើគ្រូបង្វឹករបស់ Aston ទៅហើយហើយរឹកអីដែលត្រូវຕົកទៀត Aston ចាញ់សាសន្ធន1-0កាលពីរាត្រីថ្ងៃសៅរ៍ប្រហែល2ថ្ងៃនេះអឺគ្រូអ៊ីតាលីទេបងចាអហ្នឹងហើយហ្នឹងហើយពូសុំទោសហ្នឹងហ្នឹងលោកលោកលោកម៉ាទីណេសហ្នឹង ហើយគ្រូបាល់គ្រូគ្រូគ្រូក្រុមអាស្តុនវីឡាក៏ត្រូវបានក្លឹបគេបដិញ្ចេញហើយអញ្ចឹងវានៅតែអូឡេមួយទេឥឡូវស៊ូតាមកាលទៀតមែនមិនមិនមិនមិនមែនថាយើង យើងជាអ្នកគ្រប់គ្រងនៅកម្ពុជាយើង ដែលថាដាក់បន្ទុកចង់ឲ្យក្លឹបបដិញ្ញអូឡេចេញទេសូម្បីតែអ្នកគ្រប់គ្រងយើងចូលទៅមើលក្នុង page ផ្លូវការរបស់ Man U ចូលទៅមើលគ្រប់ comment សឹងថា100 comment គឺ80 comment ហើយបានន័យថា100%គឺ80%គឺ គេប្រឆាំងដាច់ខាតគេគ្រប់គ្រងឲ្យបណ្ឌិតអូឡេចេញទៅនឹងលោកលោកម៉ាស៊ីនីនឹងលោករ៉ូបេតូម៉ាស៊ីនីនឹងចាំមកថាបែកភាពដែលដែលជំនួសអូឡេនេះគឺគឺគឺគឺលោករ៉ូបេតូម៉ាស៊ីនីនេះហើយមែនយូនៅតែចិត្តមិនដាច់នៅតែអន្ទាក់អន្ទាមអន្ទាក់អន្ទាមជាមួយអូឡេសំខាន់កងយើងនេះសើអលិចនេះ សើឥឡូវនេះគាត់ផ្ដល់ឱកាសម្ដងហើយម្ដងទៀតឲ្យអូឡេនេះចុះអូឡេកូនសិស្សរបស់គាត់តែគាត់ថាកូនសិស្សមិនតែតាក់តិចដឹកនាំវាខុសគ្នាវាអត់ដូចគ្នាទេហើយបើសិនបើដូចពាក្យចចាមអារាមថាមែនយូអាចនឹងដូរគ្រូហើយហៅលោករ៉ូបេតូម៉ាសានីមកមែនអាហ្នឹងក៏ជារឿងមួយល្អដែរវាល្មមហើយអា4231ហ្នឹងវាល្មមដូរហើយវាល្មមដូរហើយ បើថាអាចទេដូរទាំងកំណែតម្រង់ដូរទាំងប្រព័ន្ធលេខទៀតរត់តែល្អថែមទៀតក៏ពិតពូអត់ចង់ឲ្យដូរច្រើននេះប្រព័ន្ធលេខហ្នឹងដូរតែជើងក្រោមខ្លះខ្លះទៅបានហើយហើយនឹងបំរើតែម្នាក់ពីរនាក់ទៅបានហើយដូចអា Fred ដូចអីហ្នឹងឲ្យវាអង្គុយលេងខ្លះទៅឲ្យ Lingard ដូចអីឲ្យគ្នាលេងផង Lingard អី Sancho អី Van der Beek អីដាក់ឲ្យគ្នាលេងផងកុំស្អីបន្តិចក៏ Fred ស្អីបន្តិចក៏អា Mason Greenwood អីហ្នឹងងាប់ហើយគាត់ដូចងប់ហ្មងអា4 2 3 1អា3 5 1 2ហ្នឹងគឺតម្រងរបស់គាត់ហើយតម្រងហ្នឹងគឺតម្រងការពារសិតហ្មងអត់ចេះទេអត់ចេះលេងទេអា4 3 3ហ្នឹងគឺអត់ដាក់ដាច់ខាតហ្មងសម្រាប់អូឡេវាយឲ្យងាប់ទេក៏គាត់អត់ដឹកនាំដាក់តាមអា4 3 3ហ្នឹងដែរអត់ទេកីឡាករល្អមែនកីឡាករល្អក៏មកកករបស់មែនយូគិតមើលគ្នាយើងនោះមែនតើអននេះណាប្រហែល ជើងក្រោមឥឡូវបើយើងរាប់ទ្រូទ្រូយើងបាច់ចាំថាដកអាឃ្លោកឥឡូវមានអាឃ្លោកក៏មានចុះអឺលូសូអាឃ្លោកវ៉ារ៉ាន់អេរិកបាលីលីណាឡូសហ្សាកាអាឡិចថេលេអអាហ្នឹងមកគៀបក្រោមហើយកដាលនីមិនចាំអាទិច Fred Scott McTominay Bruno Fernandes Paul Pogba បឿន Jesse Lingard Donny van de Beek សុទ្ធតែលេងបំរើបានទាំងអស់ហើយដោយសារឆោអីបើទិញគ្នាយកមកហើយឲ្យគ្នាអង្គុយមើលអញ្ចឹងហើយតាំងដាក់បន្ទុកគ្នាថាតាំងពីតម្លៃគ្នាថាលេងមិនល្អមិនដូចអ្វីដែលក្លឹបបានចំណាយលុយទិញដល់ទៅ80លានជាងទិញពីដកម៉ាន់មកបើគ្នាលេងអត់ជាប់លាប់ផងសំខាន់ការលេងគឺវាខុសគ្នាធ្លាប់លេងនៅនៅអាឡម៉ង់វាផ្សេងជាមួយដកម៉ាន់ដល់ពេលមកលេងនៅទឹកដីអង់គ្លេសប្រព័ន្ធអង់គ្លេសប្រព័ន្ធលេងអង់គ្លេសលឿនណាប្រូក្មួយក្មួយលឿន ទាំងលបឿនទាំងបច្ចេកទេសគឺត្រូវការសពបែបយ៉ាងហ្មងទាំងចលនាទាំងអីហ្នឹងហើយដាក់ឲ្យគ្នាលេងជួនកាលអត់ជួនកាលឲ្យលេងចុងម៉ោងហើយតាំងវាយតម្លៃថាគ្នាលេងអត់សូវល្អបង្ហាញចំណងលេងមិនឲ្យក្លឹបទុកចិត្តអញ្ចឹងបានថា សានឆូមកនោះមកទៅមករងថ្មបាក់អីចឹងបានថាសម្ដីនេះផ្ញើទៅអានោះអាលោកបងប្អូនតកោ Claser ហ្នឹងឲ្យគាត់យកទៅគិតផង ថ្ងៃហ្នឹងបើទោះបីជាមែនយូចាញ់គ្រាប់តក៏អ្នកគ្រប់គ្រងមិនឈឺចាប់ដែរសំខាន់ឲ្យមានសាច់បាល់លេងឲ្យវាឲ្យមើលទៅវាទទួលយកបានផងអត់ល្អមើលទេគូនឹងនិយាយមែនទេ ចូលមានអីទៀតលេងតែឯងហ្នឹងមែនមានធីមែនធីលេងតែឯងហ្នឹងមែនធីលេងតែឯងសុទ្ធនឹងបាល់ហ្នឹង80ទល់នឹង20ហ្នឹងបើមែនធីចង់លេង100%លេង100%ហ្នឹងឯងមែនយូមានគីឡូស្អីឈោមើលគេដូចស្វា រមង្ឃីអីមានកលោអីទៅទៅទៅទៅទប់មួយមែនទីងាប់អាមែនទីលេងដូចងាប់អានិយាយពូនិយាយមិនដូចប៉េះគ្មានឲ្យខូចបាល់ទេសំខាន់អាយើងនេះអាមែនយូយើងនេះដេញបាល់បានហើយក៏ឲ្យបាល់ទៅគ្នាឯងឲ្យវាមិនកើតទៅទៀតមិនដឹងជាលេងល្មិចទៀតវាអត់ដឹងថាលេងល្មិចទៀតមែនទេ ចូលមានបានលេងហើយស៊ូថាហេតុអីបើគេលេងមើលទៅល្អមកហេតុអីមកគេលេងបានជើងក្រោមបំរើប្រយុទ្ធរបស់គេហេតុអីបើគេលេងល្អមកគេលេងអត់ងាយខូចបាល់បើយើងលេងបានតែដល់2នាទីផងបាត់បាល់បាយហ្នឹងហើយរំពឹងលើ Bruno មួយចុះអា2នាក់ទៀតនោះ Scott ហើយនិង Fred នោះឥឡូវនឹងវាចប់ហើយ Man U ហ្នឹងដល់រាបណា Man U នៅតែបន្តទុកអូឡេទៀត Man U គ្មានថ្ងៃជោគជ័យទេ គ្មានស្គាល់ពាក្យថាជោគជ័យទេដរាបណាបន្តទុកអូឡេទៀតចុះឥឡូវក្មួយក្មួយ លោកតានិយាយគិតមើលអាហ្នឹងយើងនិយាយក្នុងគេហៅថាមនុស្សដែលមានចរិតលក្ខណៈគុណធម៌ដូចគ្នាបើសួរថាការលេងមកអញ្ចឹងហ៎សួរថាយើងអ្នកគ្រប់ត្រូលឲ្យទទួលបានយ៉ាងម៉េចតាន់ ក្នុងនាមយើងជាជាជាអ្នកគ្រប់គ្រងជាសមាជិកម្នាក់ជាសមាជិកនៅក្នុងក្រុមហើយយើងសួរតែយើងបើកភ្នែកមិននិយាយអីសោះសួរថាបានទេគឺវាអត់បានទេចឹងបានថាបញ្ហាវានៅត្រង់ត្រង់ហ្នឹងក្មួយក្មួយឥឡូវយើងគិតថាឥឡូវបើបើសិនបើអាចក្លឹបគួរតែដោគ្រូទៅដោយអ្វីដែលបាសេគេធ្វើនោះបាសេគេអត់ញ៉ៃញ៉ៃទេ កូម៉ាន់ដឹកនាំអត់កើតបរាជ័យបដិញចេញទៅអាស្តុនយំមិញមួយទៀតហ្នឹងគ្រូបោះអាស្តុនហ្នឹងគ្រូបោះអាស្តុនយំមិញអឺលោកឌិនស្មីតទៅបាត់ហើយលោកឌិនស្មីតឥឡូវស្មីតទៅទៀតហើយហើយអូឡេងកែបានទៅអូឡេងកែបានទៅ ស្ពើគេអត់ញ៉ៃញ៉ៃទេលោកនូណូគាត់តែបរាជ័យចាញ់មែនយូ3-0លោកនូណូប្រុចហើយលោកកាន់តែមកពឹបនៅតែមែនយូទេដែលចិត្តដាច់តែចិត្តអត់ដាច់ធ្វើស្អីកើតទេធ្វើការធំអត់កើតទេមែនយូអឺបាសេដូចជាតាកតងចរចាបានហើយជាមួយនឹងអឺហ្សាវីហ្សាវីគាត់បានយល់ព្រមមកដឹកនាំក្លឹបនៅ បាសេឡូណា ប៉ុន្តែពេលនេះគឺគាត់អត់ទាន់ចូលដឹកនាំទេដោយការប្រកួតយប់មិញអញ្ចឹងគឺនៅទេនៅអត់ទាន់ដឹកនាំទេហ្សាវី នៅ ប្រើគ្រូឈុតអុយដឹកនាំនៅឡើយបាសេក៏គេធ្វើកំណែតម្រង់ គ្រូហើយស្ពឺក៏គេធ្វើកំណែតម្រង់គ្រូហើយអាស្តុនក៏គេធ្វើហើយចូលមែនយូនឹងការបានធ្វើពូនិយាយមែននោះពូនិយាយត្រង់ហ្មង ការពិតពូមិនមែនជាអ្នកគ្រប់គ្រងរបស់ Man U ទេវាគ្រាន់តែថាវាទើភ្នែកពេកវាទ្រាំមើលការលេងតម្រង់លេងរបស់ Man U មើលទៅវាឈឺចាប់ពពូសើគ្រប់គ្រងគ្រប់គ្រងរ៉ូណាល់ដូទេចឹងបានស្ដាយស្ដាយស្ដាយត្រង់ថាការសម្រេចចិត្តរបស់រ៉ូណាល់ដូបើសិនបើបើគាត់យល់ព្រមទៅចូលរួមមួយមែនធីម្លេះរ៉ូដូសុបដូចភ្យុះចឹងនៅមែនធីសុបតលាប់ហ្មង ចុះគេមិនដប្រួយធ្លាប់និយាយតែបើសិនបើរ៉ូណាល់ដូមកគាត់ចង់លើកបាល់កម្ពស់2ម៉ែត្រឲ្យរ៉ូណាល់ដូតែត2ម៉ែត្រ2ម៉ែត្រប៉ែតឲ្យរ៉ូណាល់ដូតែតបើសិនបើរ៉ូណាល់ដូមកមែនទេយើបេះតែនឹងរ៉ូណាល់ដូមកឯណានៅសល់តែ3ថ្ងៃទៀតទេបិទទីផ្សាររ៉ូណាល់ដូកីឡាករប្រសិនបើលោកសើអាឡិចតាសើអាឡិចកុំខលទូរស័ព្ទទៅហៅរ៉ូណាល់ដូសួរថាដោយយោទៅលើហេតុផលអីបានគាត់ព្រមមកទី1មនុស្សចេតនាទី2តាសើអាឡិចនឹងរ៉ូណាល់ដូដោយឪពុកនិងកូនចឹង ចុះបើសិស្សឡើងវគាត់ហើយសួរថាគាត់បដិសេធបានទេសួរថារដូវគាត់គាត់គាត់គាត់គាត់គាត់គាត់និយាយថាទេកើតទេ គឺមិនទេចឹងដោយសារតែសិស្សឥឡូវណាដែលរដូវមកហ្នឹងហូររដូវក៏ធ្លាប់និយាយថាគាត់ចាក់ចេញពីមែនយូដាច់ខាតគឺគាត់អត់ត្រឡប់មកមែនយូវិញទេគាត់ចង់ស្វាស្វែងរកបទពិសោធន៍ថ្មីនៅក្លឹបផ្សេងៗទៀតអញ្ចឹងគាត់ចេញពីមែនយូទៅរៀលចេញពីរៀលទៅទៅអ៊ីតាលីជាមួយជូនទូ អញ្ចឹងចេញពីជួបបន្ទោសមានទៅណាទៀតអាចទៅប៉ារីសឬក៏មកមែនមកមកអង់គ្លេសតែគាត់អត់មកមែនយូគាត់អាចមកមកមែនសិទ្ធិវិញឥឡូវមានឯណាហ្នឹងដោយសារតែមនោចេតនាដោយសារតែមនោចេតនាទៅជាមួយនឹងក្លឹបណាសោះឥឡូវក៏ទៅក៏ទេទៅអង្វរក៏ទៅបញ្ចុះបញ្ចូលដែរដែលរ៉ូណាល់ដូប្រមមកហ្នឹងតែគាត់ថាការមកនេះវាដូចជាអូលំបាកលំបិនណា បាក់មែនតើមកយីទៅគឺពិបាកមែនតើមកតម្រងលេងមិននឹងជាសៃសៃទេអើយអារញ៉េរញ៉ៃចុយម៉ាយចុះមើលថ្ងៃស្អែកងាប៉ះមែនមែនទីលេងឃើញអត់សារ៉ូមកគ្មានបាល់អីទេហើយសួរទៅ បន្ទោសអ្នកណាកំហុសអ្នកណាគ្រូបង្វឹកគ្រូបង្វឹកគឺជាគឺជាអ្នកទទួលខុសត្រូវធំជាងគេ ចូលគាត់ឯដឹកនាំគាត់ឯរៀបចំអ្វីអ្វីទាំង form លេងទាំងកីឡាករគឺគាត់ឯដាក់គាត់ឯរៀបចំអញ្ចឹងបរាជ័យគាត់ទៅគេបន្ទោសគាត់វាត្រូវហើយអា4 2 3 1របស់គាត់ហ្នឹងមែនណាពូនិយាយមែនពូហ៊ូចិត្តមក ឲ្យនិយាយថ្ងៃនោះស៊ូថារំភើបអីសបាយអីអត់ទេអត់អត់សោះហ្មងព្រោះសាច់បាល់វាអត់មានវាអត់ល្អមើលផងហ្នឹងចាញ់ Leicester ប៉ះជាមួយនឹង Leeds ចាញ់ Everton ប៉ះជាមួយនឹងប៉ះមួយ Spurs ផងចាញ់ Arsenal លេងចាញ់ Arsenal លេងផងអត់ទេចុះមានអី Man City លេងតែឯងហ្នឹងដូច Man City ប្រហាត់ឲ្យលេងនឹង Brin ឲ្យលេងហ្នឹងណែប៉ះអញ្ចេះទប់អញ្ចេះឲ្យបាល់អញ្ចេះគេសុទ្ធអញ្ចេះគេលេងអញ្ចេះ ទៅមុខទៅក្រោយខ្លីលឿនបដូរចលនាបែរខាងដូរខាង ដូចមែនធីបរិនលេងចឹងចុះបើគេសុទ្ធតែ2គ្រាប់ហ្នឹងតាំងទី2គេមិនតាំងទាំងសុទ្ធផងគេយល់បើសិនជាប៉ាប់គាត់ថាអេបរដៃស៊ីថែមទៀតមិនទីលុតត្រឡប់ តម្រងលេងលតាកាច់ទៅនឹងជាផ្ទះបាញ់ទេវាល្មមតអ្នកគ្រប់ត្រូលគេប៉ាត់តែគេគេគេគេគេរើបំរាស់គេប្រឆាំងវាត្រូវអើយបើដឹកនាំរបៀបនេះនេះវាចប់ហើយមែនយូនោះតើបានណាឈប់និយាយរឿងមែនយូនៅមូមកក្រៅកាយព្រោះឯពូនអសល់ដល់3ថ្ងៃតិចតិចដល់ថ្ងៃជាថ្ងៃជ័យសិរីមង្គលហ្នឹង